អ UEFA Champions League បាទឥឡូវក្រែងហើយលោមែនយូនៅ UEFA Champions League ស្រាប់ហើយបាទប្រិយមិត្តសួរថាតើមានកៅអី UEFA ដែរអត់យើងក៏ទាន់អាចនិយាយបានទេចុះបើសិនជាមែនយូបាទលើកពាន UEFA Champions League បាទវាជារឿងដែលប្រិយមិត្តមិនអាចរំពឹងបានទេត្រូវទេបាទហើយមកដល់ពេលនេះនៅសល់ដល់រហូតដល់18ប្រកួតទៀតនៅក្នុង English Premier League 18ប្រកួតស្មើនឹង50ពងជាង អញ្ចឹងសួរថាតើមានរឿងអ្វីកើតឡើងនៅការប្រកួតនៅក្នុងពាក់កណ្ដាលរដូវកាលនេះបាទអញ្ចឹងបើសិនជាយើងនិយាយអំពីពេលនេះយើងអត់ទាន់អាចនិយាយបានទេថា Man U អាចនឹងបាន top 4ដែរឬអត់បាទហើយប្រិមិត្តសួរមិននិយាយបាន top 4ទៅសួរបានកៅអី UEFA អត់ដល់អញ្ចឹងខ្ញុំពិបាកខ្ញុំចង់ប្រាំងដែរទៅសួរបានកៅអី UEFA អត់បាទគាត់អត់បានកៅអី UEFA Champions League ក៏គាត់បានកៅអី UEFA Europa League ដែរនៅមានកៅអី Europa Conference League ទៀតនេះគឺសុទ្ធតែជាកៅអីរបស់ UEFA បាទអញ្ចឹងវាមានរហូតដល់3 បាទ3 3ហៅថា3ក្របខ័ណ្ឌនៅក្នុងការលេងសិតតែជារបស់ UEFA បាទអញ្ចឹងតាក់ទងជាមួយនឹងបញ្ហា Manchester United មកដល់ពេលនេះរឿងត្រូវបានហែកហួរចេញមកបន្ថែមទៀតហើយតាក់ទងជាមួយនឹង Cristiano Ronaldo Cristiano Ronaldo បានផ្ដល់បទសម្ភាសជាមួយនឹងសារព័ត៌មានគាត់បានលើកឡើងថា បច្ចុប្បន្ននេះ សម្រាប់ Manchester United អ្វីដែលត្រូវធ្វើគឺការរួបរวม មកដល់ពេលនេះកីឡាកររបស់ Manchester United គឺមិនមានការរួបរวมបាទគាត់បានលើកឡើងបន្ថែមទៀតថាគាត់ក្នុងនាមគាត់ជាមនុស្សដែលចាស់ជាងក្នុងនាមគាត់ គឺជាអ្នកដែលមានបទពិសោធន៍ច្រើនជាងគាត់នឹងព្យាយាមជំរុញនិងជួយ បាទគ្រប់កីឡាន្តស័កទាំងអស់ទៅកាន់កីឡាករដែលមានវ័យក្មេងជាងគាត់ដែលមានបទពិសោធន៍ទាបជាងគាត់ប្រសិនបើគាត់នឹងព្យាយាមជួយ ទៅកីឡាករទាំងអស់ តែប្រសិនបើកីឡាករណាមិនចង់ឲ្យគាត់ជួយទេកីឡាករនោះត្រូវធ្វើឲ្យបានល្អនៅលើទីលាន បាទនេះជាការលើកឡើងរបស់គាត់បាទអ្វីដែលកីឡាករផ្សេងទៀតបើមិនស្ដាប់គាត់ក៏ហេតុទៅចោះប៉ុន្តែកីឡាករផ្សេងទៀតត្រូវធ្វើបានល្អនៅក្នុងទីលានត្រូវព្យាយាមអស់ពីសមត្ថភាពខ្លួនឯងត្រូវជួយ ក្រុមរបស់ខ្លួនឯងឲ្យធ្វើបានល្អនេះជាការលើកឡើងរបស់ Cristiano Ronaldo បាទក្នុងនោះផងដែរ សម្រាប់លោករេចនិចក៏បានគ្រប់គ្រងជាមួយនឹងការលើកឡើងរបស់ Cristiano Ronaldo កីឡាករទាំងអស់បាទដែលមានវ័យក្មេងគួរតែស្ដាប់ដំបូន្មានទៅកីឡាករដែលមានវ័យចាស់ជាងក៏ដូចជាកីឡាករដែលមានបទពិសោធន៍ច្រើនជាងបាទឥឡូវនេះ Cristiano Ronaldo គាត់បានបង្ហើបក៏ដូចជាបានបោះពាក្យសម្ដីជាច្រើនបែបនេះទៅកាន់មិត្តរួមក្រុមរបស់គាត់បាទដោយសារតែហេតុអីគាត់មើលទៅឃើញថានៅក្នុងបន្ទប់ផ្លាសម្លៀកបំពាក់មានអ្នកស្ដាប់ មានអ្នកមិនស្ដាប់មានអ្នកជ្រេញមានអ្នកមិនជ្រេញមានអ្នកស្ដាប់ហើយក៏ងក់ក្បាលតែមិនធ្វើមានអ្នកស្ដាប់ហើយព្យាយាមធ្វើតែធ្វើទៅបានតែខ្លួនឯងបាទចំណុចអស់នេះហើយដែលកំពុងតែមានការកោតមានការចោតឡើងទៅលើ Manchester United បាទហើយសម្រាប់បាទ Cristiano Ronaldo គាត់បានបន្ថែមទៅទៀតតាក់ទងជាមួយនឹងរឿងកីឡាករបាទអត់យល់ចិត្តគ្នាអត់ព្រមបាទចង់និយាយថា កីឡាករហាក់បីដូចជាដាក់សម្ពាធខ្លួនឯងនៅពេលដែលជួបគាត់នេះជាការលើកឡើងរបស់ Cristiano Ronaldo ក៏ដូចជាអ្វីដែលយើងបានឃើញដូចគ្នាបាទគាត់ក៏ដឹងខ្លួនឯងដែរថានៅពេលដែលគាត់ចូលលេងកីឡាករទាំងអស់ហាក់បីដូចជាដាក់សម្ពាធលើខ្លួនឯងនៅពេលដែលគាត់ចូលលេងនេះជាការលើកឡើងរបស់គាត់ណាប្រហែលមិនមែនខ្ញុំលើកឡើងទេណាបាទអញ្ចឹងគាត់បានសំណូមពរថាកុំមានសម្ពាធបើសិនជាអ្នកឯងលេងបានល្អលើទីលាននេះមិនបាច់ខ្វល់ពីខ្ញុំទេនេះជាការលើកឡើងរបស់ Cristiano Ronaldo បើអ្នកឯងលេងល្អហើយកុំបាច់ខ្វល់ពីខ្ញុំអ្នកឯងត្រូវជួយក្លឹបនេះគឺជាអ្វីដែលខ្ញុំបានលើកឡើងជូនទៅកាន់ប្រិយមិត្តរួចរាល់ហើយបើសិនជាចង់ឲ្យក្លឹបខ្លួនឯងឈ្នះកុំខ្វល់នឹងអ្នកដែលយើងព្យាយាមបាទចង់ឈ្នះឬក៏ទៅកាន់អ្នកដែលយើងកាច់កង់នៅក្នុងបាទក្រុមរបស់ខ្លួនឯងអ្វីដែលយើងត្រូវធ្វើ គឺមិនមែនត្រូវគិតពី Cristiano Ronaldo ទេគឺត្រូវគិតពីក្លឹបប៉ុន្តែបច្ចុប្បន្នកីឡាកររបស់ Manchester United ប្រិយមិត្តបានសង្កេតឃើញដែរ ថាគាត់មិនអញ្ចឹងទេហើយអ្វីដែលយើងមើលឃើញអ្វីដែលខ្ញុំមើលឃើញក៏ដូច Cristiano Ronaldo ក៏គាត់បានមើលឃើញដែរនៅពេលដែលគាត់ចូលលេងកីឡាករផ្សេងផ្សេងហាក់មានសម្ពាធដល់ពេលមានសម្ពាធធ្វើឲ្យការលេងនោះមានការធ្លាក់ចុះបាទនេះជាការលើកឡើងរបស់ Cristiano Ronaldo អញ្ចឹងបានគាត់លើកឡើងថាពេលដែលគាត់ចូលលេងកុំមានសម្ពាធអ្នកឯងត្រូវលេងតាមរបៀបរបស់អ្នកឯងមិនចាំបាច់ខ្វល់នឹងការបោះឲ្យខ្ញុំទេអ្នកឯងត្រូវដឹងធ្វើម៉េចដើម្បីរកគ្រាប់បាល់ អ្នកឯងធ្វើម៉េចដើម្បីជួយក្រុមមិនចាំបាច់ថាជួយក្រុមលូត្រាតែបោះបាល់ឲ្យខ្ញុំទេបាទនេះជាការលើកឡើងរបស់ Cristiano Ronaldo ប៉ុន្តែយើងមិនដឹងថាតើអារម្មណ៍របស់កីឡាករ Manchester United ពេលនេះនឹងទៅជាយ៉ាងណាបន្តទៀតទេរួមចាំអ៊ុតមើលនៅវេលាម៉ោង12:30នាទីល្ងាចនេះបាទយប់នេះមិនល្ងាចនេះគឺយប់នេះបាទតាក់ទងជាមួយនឹង Mason Greenwood ប្រិមិត្តបាទកុំតន់អាមនុស្សតែងតែធ្វើខុសមនុស្សតែងតែធ្វើត្រូវពេលខ្លះ ដោយសារតែកំហឹងរបស់ប្រិយមិត្តមួយគ្រាវាអាចធ្វើឲ្យក្លឹបមានបញ្ហាវាអាចធ្វើឲ្យការបាត់បង់មួយកើតឡើងតួយ៉ាងដូចជា Tottenham Hotspur នៅពេលដែលលោក Pochettino នៅគាត់បានដឹកនាំជាច្រើនតែមិនទទួលបានពានប៉ុន្តែម្នាក់ម្នាក់មានការខឹងសម្បានណាយូរឆ្នាំហើយមិនបានពានលេងមានការតែធ្លាក់ប៉ុន្តែកុំភ្លេចថាលោក Pochettino បានពំនាំ Spurs ឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ UEFA Champions League ក៏ដូចជាការប្រកួតផ្សេងផ្សេងច្រើនទៀតត្បិតតែ គាត់មិនអាចដឹកនាំបានពៀនប៉ុន្តែ competition ជាមួយនឹង tournament ធំធំគាត់បាននាំស្ពើនេះទៅឆិតនៅក្នុងការប្រកួតប្រជែងដល់តែពេលដកលោកពូឆេទីណូទៅសួរថាឥឡូវនេះស្ពើទៅជាអីវិញហើយកំពុងតែយ៉ាប់យឺនជាងមុនទៅទៀតបាទហើយដូចជា Manchester United ពេលដែលលោក Jose Mourinho នៅម្នាក់ម្នាក់នាំគ្នាដោះដោះចុះចុះស្អៅដល់ពេលដែលចុះចេញទៅសួរថាតើមានរឿងអ្វីកើតឡើងនៅ Manchester United សឹងតែញ៉ែញ៉ៃជាងមុនទៅទៀតបាទចុះស្មោញោនៅ គឺទទួលបានពៀនខ្លះដល់ពេលគាត់ទៅផុតសួរមានអ្វីហើយសម្រាប់នេះ Manchester United បាទកីឡាករដូចគ្នា Greenwood គាត់គឺជាកីឡាករដែលល្អទៅហើយប៉ុន្តែវ័យក្មេងត្រូវការដុសខាត់ត្រូវការធ្នាក់ធ្នមត្រូវការគេហៅថាតិចក្តាស់ក្តៅខ្លះទៅកាន់គាត់មិនមែនគាត់ជាកីឡាករមួយដែលល្អពីមុនមកហើយ ដល់ពេលគាត់ពេលនេះគាត់បង្ហាញអាកប្បកិរិយាក៏ដូចជាការលេងមិនសូវល្អយើងចង់ឲ្យក្លឹបលក់គាត់នៅពេលដែលលក់គាត់ទៅតើបានចំណេញអីមកវិញ នៅពេលដែលខ្លួនឯងកំពុងតែខ្វះកីឡាករបាទអញ្ចឹងវាអត់មានអីចំណេញទេបើសិនជាយើងជាម្ចាស់ក្លឹបឬក៏យើងជាគ្រូកីឡាករណាដែលលេងមកកើតយើងដកចោលចឹងសួរថាតើនៅក្នុងក្រុមយើងពេញអត់ពេញចិត្តដកចោលអត់ពេញចិត្តដកចោលអត់ពេញចិត្តដកចោលសួរបានកីឡាករណាទៀតលេងបាទ អញ្ចឹងអត់មានអីទេ យើងត្រូវតែដុសខាត់គាត់យើងត្រូវតែថែរក្សាគាត់ណែនាំគាត់លួងលោមគាត់មានក្តៅខ្លះមានត្រជាក់ខ្លះសម្រាប់គាត់ព្រៃមកឃើញហើយស្លាប់ស្ដាំរបស់ Greenwood គាត់លេងល្អណាស់បាទប៉ុន្តែទាស់តែមួយទេគាត់ភ្លេចគិតថាបាល់ទាត់គឺលេងជាក្រុមមិនមែនលេងម្នាក់ឯងទេនេះគឺជាកំហុសដែល Greenwood កំពុងតែកសាងប៉ុន្តែកីឡាករទាំងអស់ត្រូវការពេលវេលា ត្រូវការពេលវេលារបស់គាត់សម្រាប់ឲ្យគ្រូបង្វឹកក៏ដូចជាមិត្តរួមក្រុមក៏ដូចជាម្ចាស់ក្លឹបក៏ដូចជាអ្នកដែលពាក់ព័ន្ធនេះណែនាំបញ្យលទៅកាន់គាត់ហើយអ្វីដែលយើងឃើញដកចេញលក់ចេញនៅពេលដែលលក់បានអីមកវិញ បាត់បង់កីឡាករដែលលេងជាមួយនឹងក្លឹបដែលធ្លាប់តែយល់ចិត្តគ្នាដល់ពេលលក់ទៅយកតែថ្មីមកចាយពេលប៉ុណ្ណាទៀតតម្រាំតបានបាទត្រូវជើងគ្នាវិញទៀតអាហ្នឹងអញ្ចឹងមិនមែនស្អីបន្តិចគឺតែពីដកស្អីបន្តិចគឺតាពីវិចេញទេ បាទយើងអាចប្រើធម៌វិន័យទៅគាត់ឧទាហរណ៍ដុតគាត់នៅតែព្យាយាមសុទ្ធទៀតអត់ឲ្យគាត់លេងពីប្រកួតគាត់នៅតែព្យាយាមសុទ្ធទៀតនៅប្រកួតទី3អត់ឲ្យគាត់លេងពីប្រកួតទៀតហ្នឹងឧទាហរណ៍អានេះគេហៅថាការដាក់វិន័យបាទដាក់វិន័យទៅលើគាត់បាទអញ្ចឹងមិនសិនស្អីបន្តិចប្រជប់ស្អីទីប្រជុំមិនកីឡាករលែងមានក្នុងក្លឹបហើយបាទទុកពេលឲ្យគាត់បាទទុកពេលឲ្យគាត់បាទទូស៊ីណាបាទប្រុយណូហ៎ បាទប្រួយណូមើលទៅចរិតតួឯកពេកលេងមិនល្អសោះខ្ញុំមិនដឹងថាយ៉ាងណាទេ បាទខ្ញុំបានមើលប្រួយណូហ្វឺណាន់ដេសលេងតាំងពីគាត់ជួបជាមួយនឹងគ្រីស្ទីណូរ៉ូណូនៅប៉ុកទូហ្គាល់ម៉េះបាទប្រិយមិត្តបានឃើញទេការប្រកួតរបស់ប៉ុកទូហ្គាល់បាទលោកគ្រូសាន់តូសគឺដកប្រួយណូហ្វឺណាន់ដេសចេញ បាទហើយប្រកួតបន្ទាប់អត់ដាក់ប្រួយណូហ្វឺណាន់ដេសលេងទេ មានន័យថា Bruno Fernandes ហើយនឹងចំណងសម្ព័ន្ធភាពរវាង Bruno Fernandes ហើយជាមួយនឹង Cristiano Ronaldo នេះយើងអាចនិយាយបានន័យថាមិនសូវជាចុះសម្រុងគ្នាប្រហែលនេះបាទមិនសូវជាចុះសម្រុងគ្នាប្រហែលទេបើសិនយើងមើលទៅមើលប៉ូទុហ្គាល់លេងកាលពីឆ្នាំមុនពេលមកឃើញហើយប្រកួតចុងក្រោយគឺលោកគ្រូសាន់តូសអត់ដាក់ហ្មងអត់ដាក់ Bruno លេងទេបាទអញ្ចឹងមានន័យថាយើងមិនដឹងថាតើ Bruno Fernandes រាល់ថ្ងៃគាត់មិនពេញចិត្តជាមួយនឹង Cristiano Ronaldo ឬក៏គាត់កំពុងតែប្រើរបៀបផ្កើនទៅលើ ចាស់ទុំរបស់គាត់ហ្នឹងយើងអត់ដឹងទេគ្រាន់ថាយើងសង្កេតទៅលើទម្រង់លេងរបស់ Bruno Fernandes នៅពេលដែលមាន Cristiano Ronaldo តែប៉ុណ្្នឹងឯងបាទអូយឌីភ្លេងបាទប្រឹងបញ្ជួលក្រៅទៅបញ្យល់ពេលហ្នឹងអត់កើតទេឌីភ្លេងបាទហើយឌីភ្លេងមិនសួរនៅក្នុងក្រុមរបស់ខ្ញុំហើយមិនសួរនៅនឹងយីឌីភ្លេងហើយបាទ PRG អត់ទាន់ទិញកីឡាករទេបាទហ្នឹងហើយវឌ្ឍនា MC បាទ Greenwood មិនខុសពីអាម៉ៅដបងទេជាធម្មតាវាអញ្ចឹងហើយក្មេងធ្វើមិនប្រិមិត្តបាទគាត់ចូលលេងគាត់ចង់បានក្របគាត់ធ្វើមិនឲ្យចង់បានក្របហើយធ្វើមិនអាហ្នឹងវាអញ្ចឹងហើយចរិតវាមិនទាន់ចាស់មិនទាន់ទុំទុកពេលវេលាឲ្យគាត់បាទ